ទេនឹកគេឬបែងដងបងឈឺឈឺចាប់បើសិនដឹងអូននឹងបងប្រាប់ត្រង់អូនបងឈួតចិត្តគុំស្នេហ៍គេគុំនឹងគេគុំឲ្យបងឈឺឈឺចាប់បងអាចស្លាប់ស្លាប់ព្រោះអូនណាមានស្នូនបងស្រោ anh ôn about you. ចង់ក្បត់